បាទជំរាបសួរបងប្អូនបាទនៅក្នុងបណ្ដាញ Facebook ហើយនិងបណ្ដាញ YouTube ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញពីរឿងរឹតច្បាប់ម៉ូតូ M ស្លាស់បាទវាច្បាប់វាច្បាប់4ណាបងប្អូនបាទហើយមិញនេះខ្ញុំក៏បានរុះរើមកសបកឲ្យដែរព្រោះវារឹតច្បាប់ដោយដោយមិនទម្លាក់មិនសិនមិនផ្អៀងមិនសិនមកចេះគឺវាធ្វើការអត់បានបាទវាជាប់ វាជាប់នៅលើនេះទាំងអស់ហើយអញ្ចឹងការធ្វើការរបស់យើងហ្នឹងវាពិបាកបាទអានេះរឹតជាបាប់បម៉ូតូនេះខ្ញុំបានពុះម៉ាស៊ីនសាមុនហ្នឹងបាទរៀបទៅហើយហើយម្ចាស់គេទៅទៅប្រើប្រហែលជាមួយសបកធំធំមិនមួយសបកទេចុងកន្លះខែហើយបាទគេទៅជីទៅហើយចាំដូចថាវា ចូលក្លោកក្លៀនវិញអស់ចឹងទៅយើងមករឹតច្បាប់សាថ្មីបាទហ្នឹងហើយបានពុះម៉ាស៊ីនផ្លាស់សមីផ្លាស់នេះ ប្លាស្មីថ្មីបាទវាស្ទង់ថ្មីធំជាងដើម100ចូលចូលធម្មតាម៉ូតូហ្នឹងវា155ណា M ស្លាស់បាទវាមិនសិនជាមួយជាមួយជាមួយអាអឺ Air 15បាទតែអានេះវាធ្វើមកជា model M ស្លាស់បាទហ្នឹងហើយហើយគេគេក៏ផ្លាស់សមីឲ្យធំជាងដើមហើយនឹងវាស្ទង់ធំជាងដើម ឥឡូវនេះវាចូល180 cc បាទអូខេកុំអោយខូចពេលវេលា ច្រើននឹងហើយវីដេអូនេះខ្ញុំជាយាមនឹងធ្វើឲ្យខ្លីបំផុតបាទអូខេយើងចាប់ដើមអូខេចាប់ដើមដោះវាបាទបងប្អូនសង្កេត បាទគម្របក្បាលកន្លះវាវាមានប្រឡង5តែក្នុងប្រឡង5គ្រាប់ហ្នឹងវាមានមួយគ្រាប់ ខុសគេខុសត្រង់ណាខុសត្រង់នេះអាមួយនេះបាទហើយខ្ញុំដោះអានេះបាទអាមួយនេះឲ្យមើលបងប្អូនសង្កេតផងអានេះអត់មានមកបង្រៀនបងប្អូនជាងទេតែនេះយើងមកចែកម្លែកខ្លះខ្លះដោយបងប្អូនជាងទំចាប់ដើមថ្មីថ្មី បាទ4គ្រាប់គឺវាអត់មានកាសទេ បាទវាអត់មានកាសទេ4គ្រាប់ហ្នឹងអូខេ1 2 3 4ជំវិញនោះអត់មានកាសទេតែវាមានកាសស្ពាន់មួយនៅចំកដាលនេះហើយខ្ញុំនឹងបង្ហាញថាតើវាដាក់កាសមកធ្វើអីកាសស្ពាន់ហ្នឹងបងប្អូនអ្នកបងប្អូនមិនឃើញទេ អូខេវាមាន កាសស្ពាន់មួយណាបងគឺចំណុចមួយនេះចំណុចមួយនេះចំណុចសម្រាប់យើងយើងឆែកប្រេងម៉ាស៊ីនបាទដែលវាដាក់កាសស្ពាន់ហ្នឹងពេលយើងរៀបម៉ាស៊ីនទៅហើយឬមួយក៏យើងអត់ដឹងថាប្រេងម៉ាស៊ីនហ្នឹងវាបាញ់បើវាបាញ់ឡើងមកក្បាលកន្លះអត់គឺយើងដោះប្រឡងកដាលនេះមួយ ហើយយើងបិឆេះម៉ាស៊ីនមើលយើងមិនបាច់ដោះអស់ទេយើងគ្រាន់តែបធូរមកអញ្ចឹងណាបធូរមកផើបមកយើងបិឆេះម៉ាស៊ីនទៅវាវិលវាវាឆេះតែមកផ្លេតទេបើថាវាមានប្រេងម៉ាស៊ីនបាញ់ហៀមកគឺមានន័យថាប្រេងវាក្នុងកាតានហ្នឹងគឺវាបាញ់មកក្បាលកន្លះបានគ្រប់គ្រាន់ហើយហើយម៉ាស៊ីនមួយនេះដែលខ្ញុំពុះម៉ាស៊ីនហ្នឹងខ្ញុំផ្លិចប្រាប់បាទខ្ញុំផ្លិចធ្វើវីដេអូសាមុន គឺវាមានចំណុចមួយពួកម៉ូតូស៊េរីនេះបាទចង់បង្ហាញបន្តិច ម៉ូតូស៊េរីឌីស្តង់បញ្ឈរណាខ្ញុំអត់និយាយម៉ាកផ្សេង model ផ្សេងទេគឺខ្ញុំចង់និយាយថាចំពោះ M ស្លាស់ M ស្លាស់ដែលខ្ញុំធ្លាប់ធ្វើនឹងច្រើន គឺមានចំណុចខ្សោយវាមាននៅកន្លែងប្រេងបាញ់ប្រេងមកក្បាលកន្លះហ្នឹងបងប្អូន បាទវានៅក្នុងហ្នឹងណាកន្លែងបាញ់ប្រេងហ្នឹងគឺប្រហោងវាតូចមែនតើហើយពេលណាវាយើងជីបាទយើង យើងយើងបបោលឿនលឿនអញ្ចឹងទៅប្រេងវាចង់និយាយថាវាបាញ់មកអត់ចង់គ្រប់គ្រាន់លើក្បាលកន្លះទេហើយអញ្ចឹងពេលយើងពុះម៉ាស៊ីនវាមានចំណុច3ដែលយើងត្រូវចោះប្រហោងវាបន្ថែមបរិជរុនវាបន្ថែមដើម្បីឲ្យប្រេងនឹងបាញ់មកខ្លាំងនៅលើនេះហើយយើងមិនបាច់បារម្ភថាក្នុងម៉ាស៊ីននឹងខ្លាចវាខ្វះប្រេងឬមិនម៉ាអត់អីទេពោះប្រេងម៉ាស៊ីនវានៅក្នុងកាតាហើយទោះបីយ៉ាងណាក៏វាជះវាជះពេញកាតាដែរតែសំខាន់យើងឲ្យ យើងចោះបរិជ្រួនវា ដើម្បីឲ្យក្បាលបូមប្រេងហ្នឹងបូមឲ្យឲ្យច្រើន ហើយបាញ់មកក្បាលក្បាលកន្លះឲ្យច្រើនបាទភាកច្រើនបើខ្ញុំធ្វើមកជួបច្រើនហើយភាកច្រើនតាស្រីហ្នឹងគឺមានបញ្ហាវាស្ទង់ឆ្កូតឬមួយក៏ខាងខ្នើយមានបញ្ហាបាទគឺបញ្ហាត្រង់ថាប្រេងម៉ាស៊ីនវាបាញ់មកគ្រប់គ្រាន់នឹងឯងបងប្អូនអូខេទៅកន្លែងច្បាប់ម្ដង 来。 បាទនេះខ្ញុំបានដោះមកហើយហើយបាទអូខេមើលកន្លែងច្បាប់បងប្អូន ការខ្ញុំរៀបបាទការខ្ញុំរៀបទៅសាមុន គឺខ្ញុំរឹតច្បាប់បាទខ្ញុំរឹតច្បាប់ ទៅវាមិនអាលងដល់ថ្នាក់ហ្នឹងបងប្អូន លឺដែរបងលឺដែរហ្នឹងហើយអញ្ចឹងមិនថាម៉ូតូពេលយើងពុះម៉ាស៊ីនថ្មីឬមួយក៏យើងធ្វើយើងឡងសមីមកកណាត់មុខហ្នឹងចង់និយាយថាម៉ូតូម៉ាកស្អីក៏ដោយម៉ូតូធម្មតាទូទៅហ្នឹងក៏ដោយគឺយើងច្បាប់យើងកំអារឹតឯណែនណាបាទយើងសេរីមកល្មមពីដំបងសិនហើយឲ្យគេទៅជីកប្រើកន្លះខែឬចិត្តមួយខែអីសិនតាមចំនួន គេជីក តិចជាច្រើនអញ្ចឹងបងប្អូនហើយវាចាប់ដើមលន់ច្បាប់អញ្ចឹងយើងមកសេរីច្បាប់ភាសាថ្មីអូខេបាទខ្ញុំបិទទូរស័ព្ទមួយផ្លែតអូខេបងប្អូនខ្ញុំចង់មកបង្ហាញចំណុចនេះបន្តិចបាទកន្លែងមកញងចវលកាមខាងមុខអូខេបងប្អូនជាងជាទូទៅគឺដឹងហើយណាគំនោះនេះបាទ ចុះបាទកំនុះនេះណាបាទកំនុះនេះធ្វើម៉េចឲ្យត្រង់នឹងអាកន្លែងប្រឡោះនៅក្បាលកន្លះហ្នឹងបាទមានន័យថានេះស្តង់ឡើងខ្ពស់បំផុតហើយឬមួយក៏មួយយ៉ាងទៀតបើថាយើងមិនប្រកបទេ យើងមិនប្រកបក្នុងចិត្តទេថាខ្លាចវាខុសអីបន្តិចតួចចឹងទៅយើងត្រូវមកបើកមើលកន្លែងនេះបាទកន្លែងខាងត្រឡោកភ្លើង ហ្នឹងហើយវាមានចំណុចឲ្យយើងបើកមើលមើលគំនូសរបស់វាបាទទៅនេះយើងបើកមកសម្រាប់ដាក់សោគ្រាប់ទៅហើយយើងពវល់របាទគំនូសកន្លែងនេះបាទបើថាម៉ាក Honda វាដាក់នៅវាវាយនឹងត្រឡោកហ្នឹងវាដាក់តួតួតេតួធីអញ្ចឹងណាបាទហើយអានេះវាដាក់តួតួឯក៏បានដែរបាទម៉ាក Yamaha បាទអត់មានបញ្ហាទេឲ្យត្រូវគំនូសហើយយើងទៅឆែកកន្លែងកន្លែងស្តង់ផងបាទ យើងទៅឆែកមើលកន្លែងរួនដែលយើងរៀបយើងដាក់ក្បាលប៊ូស៊ីហ្នឹងណាបាទរួនប៊ូស៊ីហ្នឹងយើងឆែកមើលកន្លែងហ្នឹងយើងយកអីឈើអីឈើឆ្កើសយើងហ្នឹងចាក់បន្តិចទៅហើយយើងប្រវល់ឆ្វេងស្ដាំបន្តិចទៅចង់ដឹងថាវាខ្ពស់ហើយអាហ្នឹងគឺឲ្យប្រកបមែនតើណាប្រកបក្នុងចិត្តថាវាវាខ្ពស់បំផុតហើយចាំមកមករត់ច្បាប់បាទអូខេខ្ញុំតាំងកាមេរ៉ាផ្លែតពីដំបងឡើយខ្ញុំ ខ្ញុំរឹតដំបងគឺខ្ញុំរឹតអាតុង005 00កបៀ05ទីដំបងណាពីដំបងបាទឥឡូវយើងមកឆែកតាថ្មីតើវានៅ គឺមានន័យថាវាអត់នៅ ដូចដើមទេបងប្អូនពូវាអាលងយ៉ាងនេះវាអត់នៅដូចដើមទេលងបងប្អូននេះគឺក្បួនខ្ញុំខ្ញុំខ្ញុំរត់ច្បាប់ហ្នឹងគឺខ្ញុំដាក់ ទាបបំផុតត្រឹម0 0ក្បះ05បាទហើយឡុងឡុងខ្សុយហ្មងបងញាត់ទៅហើយនឹងកើបានទៀតបងអូនអូខេលើទៀតបាទលើក៏ឡុងដែរច្បាប់វាមាន4បងប្អូនមាន4ហើយអញ្ចឹងយើងរឹតធ្វើម៉េចច្បាប់អឺអឺច្បាប់ប្រេងហើយនឹងច្បាប់ច្បាប់ភ្លើងគឺយើង មូលឲ្យស្មើមកបាទយើងមូលឲ្យណែនអូហូលេខនេះដាក់ត្រូវទេលេខ9ត្រូវទិញអាលេខ8ប្រឡងច្បាប់របស់ Yamaha វាប្រើលេខ8បើថាប្រឡងច្បាប់របស់ Honda វាប្រើលេខ9 អូខេខ្ញុំប្រើសោសោនេះសិនអូខេបធូរហើយបធូរក្រោមទៀតខ្ញុំសិនអញ្ចឹងណា សូត្រទៅសិនខ្ញុំដោះយកមកសន្លឹកមកបាទវាពេលយើងសងអញ្ចឹងទៅហើយវាលំបាកអញ្ចឹងវាចេះតែជ្រុះចេះតែអង្គិលជ្រុះវិញអញ្ចឹងយើងដកយកមកសន្លឹកនេះបាទសន្លឹកដែលយើងទៅប្រើហ្នឹងសិនអូខេយើងសោកនេះទុកសិន và chai Okay. អូតឹងតឹងជ្រុងកូនវាអត់មានអីចាប់អញ្ចឹងពិបាកបន្តិចវាតាមបដូលវាក្បាលរុយស្កតច្បាប់ហ្នឹងវាតាមអូខេមកស្អាតហ្មងបងប្អូន អេមកជាទូទៅ មាន ជាង ខ្លះបងប្អូន ជាង ខ្លះគេគេថាច្បាប់ហ្នឹងបើយើងរឹតខាងច្បាប់ប្រេងគេដាក់ពណ៌អាលេខក្រាស់ជាង0.05 2លេខហើយអាខាងច្បាប់ភ្លើងគេដាក់ឲ្យស្ដើងជាងជាងចង់និយាយថាដាក់ឲ្យឲ្យឲ្យណែនជាងខាង ជាបាក់ប្រេងបាទតែក្បួនខ្ញុំគឺដាក់ដូចគ្នាបងប្អូនដូចគ្នាអត់មានបញ្ហាទេកុំអោយតែដាក់ទៅកុំអោយតែបកលទៅបាក់បកលបានណាសុខពិបាកវានៅជ្រើងហ្នឹងណាបាទអូខេ ស្រុកហើយយើងមកបញ្ចូលទៅមកល្មមដែរពេលយើងរត់ទៅវាតឹងមកបាទមកស្អាតមកហ្នឹងណា គឺមិនតិចបាទគឺយើងញោចវាទៅឲ្យយើងដឹងដែរថាវាវាវាអង្គើមិនតិចទៅគឺមិនស្អាតដែរបាទ បាទបងប្អូនបានបានរៀបហើយអស់ហើយតម្លើងតម្លើងអស់ហើយបាទហ្នឹងហើយបានរៀបមកសបករៀងធំធំដែរណាបានរៀបហើយអស់ហើយឥឡូវមកសាក់ឆេះសាក់មើលបាទក្រោយពីខ្ញុំគួយរៀបមកមកសបកធំធំតាមទុនរៀប រៀបសបកក្រៅមិនទាន់រៀបអាវទេបាទឥឡូវសាកបិឆេះមើលអូខេ ធម្មតាវាលន់បាទវាលន់ច្បាប់ហ្នឹងហើយវាលន់វាលន់កាច់កាច់កាច់កាច់កាច់បាទលន់វាលឺលឺដល់ថាយើងជិះអញ្ចឹងទៅវាលឺរំខានអញ្ចឹងណាបាទឥឡូវស្ងាត់ត្រេងអូខេខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះសិនហើយបើខ្ញុំនិយាយទៅខុសឬត្រូវសូមជួយ comment បាទ comment ពីខាងក្រោមមកជួយណែនាំផងបាទ គីឡូខ្ញុំនិយាយចំណុចណាទៅវាមិនត្រូវស្តង់ដាបងប្អូនជាង បាទអូខេសូមអរគុណច្រើន